ឯងអត់មានឡានជិះអញ្ចឹងពូម៉ាឯងមិនយល់ពីអារម្មណ៍មនុស្សដែលមានឡានជិះបងខានគាត់អាសានិយាយពីបងឯងខ្ញុំស្ដាប់ ថាបងឯងជាពូម៉ាថៃខោរបស់គាត់ប៉ុណ្ណឹងឡានប៉ុណ្ណឹងបានប៉ុណ្ណឹងម៉ូតូក៏ប៉ុណ្ណឹងបានដែរប៉ុន្តែมันអាចប៉ុណ្ណឹងជាមួយនឹងប្រេងវាសនាបានទេណាមនុស្សដូចគេអញ្ចឹងថាមនុស្សត្រង់ណាអូនមនុស្សសម្ញែងត្រូវជាង ភ្នំពេញឥឡូវស្ទះនោះស្ទះនេះឯងរដូរយកឡានទៅជិះម៉ូតូវិញនេះប្រទេសគេរីកចម្រើនការកកស្ទះវាធំដែរពូម៉ាក់ឯងអត់មានឡានជិះអញ្ចឹងពូម៉ាក់ឯងមិនយល់ពីអារម្មណ៍មនុស្សដែលមានឡានជិះបងបងឯងដឹងមកពីណាអឺដែរណានអត់ស្គាល់ផនិតគូតរឹងគ្នាអូផនិតហេសំគ្នាដែរនេះហ្នឹងឯងដែលឯងប្រាប់ថាជានារីរោងចក្រដែលឯងឆ្លាញ់ចាបងខ្ញុំអឺនេះបាយខ្វល់ដូចគ្នាខ្វល់ពីឯងនេះនោះអូ ចង់ភ្លេចអឺស្មីហើយដោយតែពូម៉ែបានដឹងអញ្ចឹងគាត់មិនមែនជាមនុស្សទី1ទេប៉ុន្តែគាត់គឺជាមនុស្សចុងក្រោយរបស់គ្នាហើយអ្វីដែលពិសេសគឺគាត់ជាបុគ្គលិកធនាគារសួស្ដីស្មីសួស្ដីបងវុតអេអូនឯងខកបងច្បាស់មិនស្មីអូគឺបងខានគាត់អាសានិយាយពីបងឯងខ្ញុំស្ដាប់ថាបងឯងជាពូម៉ាក់ថៃខររបស់គាត់ត្រូវអត់អឺហ្នឹងហើយអឺខ្ញុំនឹងខានមិនប្រាក់កំសត់កម្រមួយគ្នា ហ្នឹងហើយ20ឆ្នាំហើយម្នាក់ថ្មីឆ្ងាញ់អូនឆ្ងាញ់បងប៉ុន្តែបងខានគាត់អាសាយកខ្ញុំទៅញ៉ាំនៅក្រៅដែរអូដល់ពេលអញ្ចឹងរៀងសាំហីមែនដាក់ខានអូខេតោះថ្មីទៀតនេះអូអាចារ្យដែរតាឯងទៅលក់ដីដាច់ម្ដុំអីបានដូរឡានថ្មីហើយមើលអាឡានក្រោយហ្នឹងចង់បានអាឡានណារៀងខ្ពស់បន្តិចព្រោះថាចេញចូលខេតអញ្ចឹងត្រូវការឡានខ្ពស់ ហើយបើសិនជាបានអាពណ៌ឆោតឆោតកាន់តែទំនិញថ្ងៃមុនពូម៉ាឯងហ្នឹងហៅឯងទៅមើលឡាននឹងក្រាស់ដែរប៉ុន្តែដូចតែពូម៉ាឯងបានដឹងអញ្ចឹងថាឯងមិនចូលចិត្តទេអាឡានមកទឹកមកទឹកឯងចូលចិត្តឡានខ្លាញ់គូអញ្ចឹងណាតែនិយាយយ៉ាងណាក៏ពូម៉ាឯងអត់យល់ដែរបងហ៎អឺហ្នឹងហើយនិយាយទៅម៉ែសំណាមពីក្មេងហ្មងក៏លិបលយតាំងពីទូចហ្មងចំណែនមែនទេអូនពូម៉ាវាចាគេថា ប៉ុណ្ណឹងឡានប៉ុណ្ណឹងបានប៉ុណ្ណឹងម៉ូតូក៏ប៉ុណ្ណឹងបានដែរប៉ុន្តែมันអាចប៉ុណ្ណឹងជាមួយនឹងប្រេងវាសនាបានទេណាតើឥឡូវឈាមមួយអញ្ចឹងហើយអូនហើយបងម៉ែខ្លួនខោហ៎ គាត់យល់ហើយអាគិតរឿងអាដីម្ដុំនៅប្រសិទ្ធហ្នឹងណាអូនហេអូនផេតាមវិសាការបានទេអីគេមានមិនលុយតាក្រយក៏ចិត្តម៉េចវិញមកទុកឯងអ្នកផេវិញហើយអីទេអូនលុយអាប់នឹងទុកហ្មងណាអរគុណច្រើនអូយដាក់បើតើអូនបាយជួយលុយកយឯងជុំទៅទេអីអីទេជីកង់3បានហើយកង់3ហ៎កង់3បានហើយ ខាង3ណាបាទអរគុណច្រើនថ្មីណាបាយអូនបាយអឺថ្ងៃក្រោយជួបគ្នាទៀតថ្ងៃក្រោយនោះស្អីបងឯងបងវុនបងឯងប្រេះស៊ីម៉ងមែនមិនបានអត់ចេះតបចឹងអសោថាអត់មានអីមិនថា ការងារក៏មានផ្ទះឡានមានទាំងអស់ហើយនៅឲ្យគេមើងងាយទៀតអូនឯងគិតថាគេមើងងាយបងអីគេ ហើយចុះគេថាម៉ែឯងក្របើបងក្រមែនហើយចុះគេថាម៉ែឯងស្រឡាញ់ស្រីរោងចក្រមិនវិញ ហើយម៉ែឯងអ្នកធ្វើការងារធនាគារហ្នឹងល្អអស្ចារ្យណាស់ហើយផនិតគេថាកក់កបាយមានម៉ែក៏ស្រីអូនកាយតម្លៃមនុស្សស្រីវាមិនអាស្រ័យទៅលើរោងចក្ររោងចក្រអីវាអាស្រ័យទៅលើចរិតចរិយាមេជាតិរបស់គាត់តាកុំថាឡើយនារីរោងចក្រសំបីតែនារីក្រៅអូខេបើមនុស្សគេល្អគេនៅតែល្អអញ្ចឹងហើយចុះរឿងសឡានស្អីគេសិតតា មកនិយាយប្រាប់ហែងទោះនិយាយមិនក៏ឯងស្គាល់ដែរហែងមិនដែរដឹងផងអារឿងសោឡានវាខុសមកពីបងទេមកពីបងមិនដែលបានប្រាប់ពួកគាត់សូម្បីតែក្នុង Facebook ក៏បងមិនដែលបានបង្ហាញដែរបងគិតថាវាមិនសំខាន់អារឿងសំខាន់គឺរឿងកាពះរបស់យើងតាបងឯងកាន់ជើងតែគេមនុស្សស្អីអួតនោះអួតប៉ណ្ណិតខេនគេមិនបានអួតទេបើគេអួតមែនលុះត្រាតែគេមិនមានពិតតែនេះអីក៏គេមានដែរមនុស្សដូចគេអញ្ចឹងថាមនុស្សត្រង់ណាអូន មនុស្សសំញែងត្រូវជាងខុសគេមែនជន់គេជន់ឯងហើយបើដឹងអញ្ចឹងណាខំធ្វើអីឈ្នេះហើយបានអីមកវិញបានមកត្រឹមតែមិត្តភ័ក្ដិខ្លួនឯងនឹងបាក់មុខចំពោះមនុស្សស្រីហ្នឹងណាហើយចុងបញ្ចប់ហ្នឹងវាមិនមានអីទេឡានគេនឹងតែជាឡានគេឡានយើងមិនទៅជាឡានយើងបងតាអូនតែមនុស្សគេអត់មើលងាយមនុស្សចឹងទេតែខេនគេមិនបានមើលងាយបងណាបើគេមើលងាយបងមែនក៏គេមិនចំណាយពេលមកញ៉ាំបាយជាមួយយើងទាំងអស់គ្នាដែរតែណាហើយបណ្ឌិតហើយ អូនថាអូនឯងរៀនទីយកគំនិតវិជ្ជមានមកគិតពិចារណាយកដាក់ខ្លួនឯងទៅកុំគិតអ្វីដែលជាអវិជ្ជមានហើយយកវាមកតតាំងនាំដល់ក្តៅក្រហាយចឹងទេអូនឯងជីវិតយើងវាមិនមានពេលវេលាច្រើនទេគិតអ្វីដែលល្អល្អធ្វើអីដែលល្អល្អទៅខ្ញុំដឹងហើយតែចុងក្រោយក៏បងឯងស្រឡាញ់ស្រីរោងចក្រដូចខ្ញុំដែរត្រូវអត់និយាយរោងចក្រដែលដូនឯងចេះទុកចេះដាក់ចរិតល្អអញ្ចឹង បានតែគេស្ដាយងាប់ឯអូនខេនតាវុធសម្លាញ់គិតទៅឯងនៅតែដាក់ខ្លួនហើយមិនកែប្រែចរិតរបស់ឯងពីមុនសោះផ្ទាល់តែម្ដងនេះការយកអតីតកាលរបស់មនុស្សយកមកវិនិច្ឆ័យគឺជារឿងខុសហើយអ្វីដែលកាន់តែខុសទៅទៀតនោះគឺមើលមនុស្សតែសម្បកក្រៅគ្នាជួបអបអរផងណា ហើយថ្ងៃនេះគ្នាអរគុណឯងច្រើនដែលឯងទុកមុខឲ្យ គ្នាហើយមើលទៅឯងប្រហែលជាត្រូវរៀនសូត្រតាមសម្លាញ់ឯងហើយអារឿងដាក់ខ្លួនហ្នឹងដូចពាក្យចាស់ថាទៀបរែងធ្វើខ្ពស់ក្រទូរយុះរែងធនធានខ្លាចរែងធ្វើហ៊ាន អ្នកប្រាជ្ញគ្មានរែងអួតចេះអីអរគុណច្រើនតម្លាញ់